ជំរាបសួរបងប្អូនទាំងអស់គ្នាឃើញថាជិតដល់រដូវចូលឆ្នាំចិនហើយថ្ងៃនេះភេកញ៉ាំយើងខ្ញុំបាននាំ នៅមុខម្ហូបមួយមុខគឺសម្លចាប់ឆាយចង់ដឹងរបៀបធ្វើយ៉ាងណា តោះទៅធ្វើទាំងអស់គ្នា សម្លចាប់ឆាយគ្រឿងផ្សំមានដូចជាសាច់មាន់បន្លែមានដូចជាការ៉ុតថៃថាវខាត់ណាស្ពៃបូកោ ស្បែកជ្រូកពពុះសណ្ដែកផ្សិតខ្មៅត្រចៀកអណ្ដុលហើយប៊ីហើយនឹងជាហឺក្រៀមខ្ទឹមសប្រេងឆាស្ករសអំបិលទឹកត្រីប៊ីចេងនិងស្ករត្នោតដំបូងដាក់ប្រេងឆាបន្តិចរួចដាក់ខ្ទឹមសកូរឲ្យឡើងក្រហមល្អរួចចាក់សាច់ចូលកូររំលីងឲ្យស្ងួតទឹកបន្តិច បន្ថែមជាមួយនឹងស្ករស1ស្លាបព្រាបាយអំបិល1ចុងស្លាបព្រាបាយទឹកត្រី4ស្លាបព្រាបាយប៊ីចេង1ចុងស្លាបព្រាបាយស្ករត្នោត1ស្លាបព្រាបាយកូរច្របល់ចូលគ្នាឲ្យសព្វរួចដាក់ហៃប៊ីនិងយឺហឺក្រៀមចូល ដាក់ស្បែកជ្រូកផ្សិតខ្មៅ ពពុះសណ្ដែកនិងត្រចៀកកដោចូលកូរចូលគ្នាឲ្យសព្វបន្ទាប់ពីយើងគ្របឲ្យគ្រឿងឆ្អិនសព្វហើយយើងចាប់ផ្ដើមដាក់បន្លែម្ដង រួចដាក់ស្ពៃបកូរចូលគ្របទុកមួយសន្ទុះឲ្យទន់បន្លែបន្តិចសិនរួចកូរច្របល់ចូលគ្នាឲ្យសព្វឃើញថាបន្លែរបស់យើងរាងទន់ល្អហើយ យើងចាប់ផ្ដើមកូរចូលគ្នាឲ្យសព្វ រួចហើយយើងចាប់ផ្ដើម ដាក់ស្លឹកខាត់ណាចូលកូរច្របល់ចូលគ្នាឲ្យសព្វរួចគ្រប ទុកមួយសន្ទុះដើម្បីឲ្យស្លឹកខាត់ណា និងបន្លែរបស់យើងទន់បានល្អឥឡូវនេះឃើញថាបន្លែរបស់យើងទន់បានល្អហើយយើងចាប់ផ្ដើម ដាក់ទឹកចូល សម្រាប់ទឹកនេះផងដែរបងប្អូនអាចដាក់លើសាច់និងបន្លែបន្តិចដើម្បីរំងាស់វាឲ្យផុយល្អសម្រាប់សម្លចាប់ឆាយមួយមុខនេះបងប្អូនអាចទុកឲ្យរាងរលួយបន្តិចទើបមានរសជាតិឆ្ងាញ់ហើយសម្រាប់រយៈពេលបងប្អូនអាចមើលទៅតាមសម្លរបស់យើងបងប្អូនចង់បានផុយប៉ុណ្ណា ទៅតាមចំណង់ចំណូលចិត្ត ក្នុងឱកាសចូលឆ្នាំចិននេះផងដែរពេកញ៉ាំយើងខ្ញុំសូមជូនពរបងប្អូនសូមមានសុខភាពល្អនិងរីករាយមានសុភមង្គលល្អនៅក្នុងការជួបជុំក្រុមគ្រួសារកុំភ្លេចសាកល្បងធ្វើនៅមុខម្ហូបមួយមុខនេះតាមវិធីងាយងាយរបស់ពេកញ៉ាំផងដែរអរគុណបងប្អូន សម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បងប្អូនអាចសាកល្បង ធ្វើនៅផ្ទះបាន តាមវិធីងាយងាយនេះផងដែរ កុំភ្លេចជួយ like និង share វីដេអូមួយនេះផង ដើម្បីទទួលបានវីដេអូថ្មីៗទៀត។